សហរដ្ឋអាមេរិកសប្តាហ៍មិនដូចសហរដ្ឋអាមេរិកកាលពីមុននោះទេសប្តាហ៍សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមានសង្គ្រាមត្រង់ណាទោះបីមិនចង់ក៏ត្រូវសហគមន៍អន្តរជាតិបង្ខំឲ្យចេញមុខ អន្តរាគមដើម្បីសន្តិភាពពិភពលោកដែរប៉ុន្តែ អ្នកធ្លាប់បានដឹងទេ ថាសហរដ្ឋអាមេរិកមិនចង់លូកដៃចូលក្នុងសង្គ្រាមលោកលើកទី2តើសហរដ្ឋអាមេរិកខ្លាចកងទ័ពអាល្លឺម៉ង់មែនទេ មានមូលហេតុ3យ៉ាងដែលសហរដ្ឋអាមេរិកដំបូងឡើយសម្រេចចិត្តមិនចូលរួមក្នុងសង្គ្រាមលោកលើកទី2មូលហេតុទី1 គោលនយោបាយផ្ដាច់ខ្លួននៅឆ្នាំ1939ប្រធានាធិបតី Franklin Roosevelt របស់សហរដ្ឋអាមេរិកបានកោះហៅមន្ត្រីប្រជុំពិភាក្សាលើសង្គ្រាមលោកលើកទី2នៅអឺរ៉ុបហើយ បានសម្រេចចិត្តថា មនុស្សដែលចូលសង្គ្រាមនេះទេព្រោះសហរដ្ឋអាមេរិកមិនមានផលប្រយោជន៍ច្រើនពីសង្គ្រាមបើត្រូវលោកដៃចូលក្នុងភ្លើងសង្គ្រាមនោះប្រទេសនឹងបាត់បង់ជីវិតកងទ័ពជាច្រើនអ្នក។ ព្រោះសហរដ្ឋអាមេរិកធ្លាប់បាត់បង់កងទ័ពជាច្រើនក្នុងសង្គ្រាមលោកលើកទី1នៅអឺរ៉ុបគោលនយោបាយរបស់លោក Roosevelt គឺគ្រាន់តែចង់បន្តធ្វើមហាអំណាចនៅទ្វីបអាមេរិកតែប៉ុណ្ណោះហើយមិនចង់រវល់នឹងចំនួនទ្វីបដទៃទៀតទេបើសង្គ្រាមលោកលើកទី2កើតនៅអឺរ៉ុបទុកឲ្យប្រទេសដណ្ដើមអំណាចទាំងនោះប្រកួតគ្នាចោលជំហរនេះត្រូវបានគ្រប់គ្រងដោយវិជារាជអាមេរិកស្ទើរ90% មូលហេតុទី2វិបត្តិសេដ្ឋកិច្ចនៅក្នុងសតវត្សឆ្នាំ1930ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលរងនូវឥទ្ធិពលនោះដែរដូចនេះបើចូលក្នុងសង្គ្រាមគឺត្រូវចំណាយថវិកាជាតិបន្ថែមទៀតគំនិតនេះប្រកាសជាធ្វើឲ្យប្រជាជនមិនសប្បាយចិត្តព្រោះគ្មានមូលហេតុអ្វីដែលត្រូវចំណាយទាំងជីវិតមនុស្សនិងថវិកាទៅជួយប្រទេសដទៃនៅអឺរ៉ុបទេ តតែមានបុព្វហេតុទើបសង្គ្រាមអាចកើតមានដូចនេះវិបត្តិសេដ្ឋកិច្ចជាមូលហេតុមួយមូលហេតុទី3យោធាអាមេរិកសោជាងយោធាអាល្លឺម៉ង់សហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ថាអាល្លឺម៉ង់មានកងទ័ពច្រើនណាស់រីឯសភាវុធគឺមិនសូវទំនើបដូចអាល្លឺម៉ង់ ភាគច្រើនសភាវុធគឺ ប្រើបច្ចេកវិទ្យានៅសល់ពីសង្គ្រាមលោកលើកទី1ដូចនេះបើប្រៀបធៀបកម្លាំងក៏អាចដឹងថាអាមេរិកត្រូវពាក់លីធំណាស់បើចូលក្នុងសង្គ្រាមលោកលើកទី2តើមានមូលហេតុអ្វីខ្លះបានធ្វើឲ្យអាមេរិកធ្លាក់ចូលក្នុងភ្លុកភ្លើងសង្គ្រាមលោកលើកទី2អ្វីត្បិតតែអាមេរិក មិនចូលក្នុងសង្គ្រាមលោកលើកទី2ប៉ុន្តែសហរដ្ឋអាមេរិកចង់ការពារប្រទេសអង់គ្លេសនិងចង់ឲ្យអាល្លឺម៉ង់ចាញ់សង្គ្រាមនៅក្នុងឆ្នាំ1940មានតែប្រទេសអង់គ្លេសប៉ុណ្ណោះដែលអាចទប់ទល់ជាមួយនឹងកងទ័ពអាល្លឺម៉ង់បាន ក្រៅពីនោះប្រទេសដែលចាញ់សង្គ្រាមអាល្លឺម៉ង់មានស្ទើរតែទាំងអស់ទៅហើយដូចជាបារាំងប៉ូឡូញណ័រវេដាណឺម៉ាកហូឡង់បែសិកជាដើមនៅឆ្នាំ1941 សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង Land Last Aid ជាមួយនឹងអង់គ្លេសដែលសភាសហរដ្ឋអាមេរិកបានអនុម័តឲ្យផ្ដល់ជំនួយយោធាដល់ប្រទេសក្រៅប្រយុទ្ធដើម្បីផលប្រយោជន៍សន្តិសុខអាមេរិកផងដែរជំនួយនេះវាហាក់ដូចជាអាមេរិកចូលក្នុងសង្គ្រាមលោកលើកទី2ពាក់កណ្ដាលអញ្ចឹងប៉ុន្តែសហរដ្ឋអាមេរិកនៅតែបដិញ្ញាមិនចូលសង្គ្រាមដាច់ខាតកិច្ចព្រមព្រៀងនេះ បានដឹងដល់កងទ័ពណាស៊ីអាល្លឺម៉ង់ និងហ្វ្រាន់ស៊ីជប៉ុន ហើយ អាល្លឺម៉ង់ក៏ប្រកាសសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកទោះយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិកមិនប្រកាសចូលសង្គ្រាមឡើយទោះមានការគំរាមកំហែងពីអាល្លឺម៉ង់ក្តីនៅខែធ្នូឆ្នាំ1941ជប៉ុន បានបញ្ជូនយន្តហោះចម្បាំងចំនួន360គ្រឿងតែទម្លាក់គ្រាប់បែកនៅកំពង់ផែ Pearl Harbor រដ្ឋ Hawaii ដើម្បីគំទិតជំនួយយោធារបស់សហរដ្ឋអាមេរិកនិងសម្លាប់នាវិករបស់សហរដ្ឋអាមេរិកចំនួន2300នាក់ការស្លាប់របស់ប្រជាជនសហរដ្ឋអាមេរិកនៅ Pearl Harbor នេះធ្វើឲ្យបង្កើតឲ្យមានបុព្វហេតុសម្រាប់ប្រទេសមហាអំណាចនេះចូលក្នុងសង្គ្រាមលោកលើកទី2ភ្លាមនោះប្រជាជនអាមេរិកបានងាកមកគ្រប់គ្រងសង្គ្រាមវិញព្រោះដឹងថាអាល្លឺម៉ង់មានចេតនាសម្លាប់មនុស្សនិងជនជាតិអាមេរិក ដែលមានការគ្រប់គ្រងពីគណៈបពប្រឆាំងផងនោះសហរដ្ឋអាមេរិកបានយល់ព្រមឲ្យបញ្ចេញកងទ័ពក្រោយមកសហរដ្ឋអាមេរិកបានចូលក្នុងសង្គ្រាមលោកលើកទី2នៅឆ្នាំ1943កងទ័ពសហរដ្ឋអាមេរិកនិងអង់គ្លេសបានយកឈ្នះទ័ពអ៊ីតាលី និងអាល្លឺម៉ង់នៅទ្វីបអាហ្វ្រិក សហភាពសូវៀតបានបែកជាមួយនឹងអាល្លឺម៉ង់ហើយឆ្លៀតឱកាសវាអាល្លឺម៉ង់នៅពេលកងទ័ពណាស៊ីកំពុងទប់ទល់នឹងកងទ័ពសហរដ្ឋអាមេរិកនិងអង់គ្លេសអាល្លឺម៉ង់ចាញ់សង្គ្រាមនៅខែឧសភាឆ្នាំ1945ហើយអ៊ីតាលីបានធ្វើអត្តឃាតនៅទីលានឋានបែកឡាំងនៅខែបន្ទាប់ជប៉ុនបានសុំចាញ់បន្ទាប់ពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចំនួន2គ្រាប់នៅហេរ៉ូស៊ីម៉ានិង ណាកាស៊ូគីនៅខែសីហាឆ្នាំ1945បាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសង្ឃឹមថាជួបបងប្អូន នៅវីដេអូក្រោយៗទៀតសូមអរគុណ